សម្លាញ់ចិនអូនបងអើយកុំឡើយស្រពោ មដួងខែរៀងពេញបរមីស្វាយជ្រុំត្រនំបេះតងស្នេហ៍គ្រីដំបងចាទ្រុកភក្តីអោតាតោកស្ពានយល់ស្នេហ៍ថ្មីសំវិល បរៀមនៅឯណា វ័យជ្រុំត្រដុំបែងតងស្មែគ្រីដំបងចាទ្រូងភក្តីអោតាតោបស្ពានយល់ស្នេហ៍ថ្មី đông ចាសសូមអរគុណអ្នកជូនបងជាម្ចាស់សនំពោផងដែរ